អ្នកអាណែដូចអ្នកអាដឹងស្រាប់ហើយថាកូនខ្ញុំនេះវាលួចស្រឡាញ់កូនអ្នកយូរដែរហើយហើយខ្ញុំនេះក៏ស្រឡាញ់កូនអ្នកមិនចាញ់កូនប្រុសខ្ញុំនេះដែរហើយអាការមកចូលស្ដីទៅដល់នេះតើអ្នកអាគិតអ្វីដែរអូអ្នកឯណែឯខ្ញុំជាចាស់ជាទុំនោះច្បាស់យល់ព្រមនឹងហើយ ប៉ុន្តែសម័យនេះអារឿងរៀបការរឿងអីនេះយើងត្រូវសួរចិត្តកូនដែរអត់អាចបង្ខិតបង្ខំបានទេមិនមែនដូចសម័យយើងចេះតែបង្ខំបានឯណាមិនថាអញ្ចឹងអីចាចានេះអឺមិនដែរកូនហ៎ឥឡូវនេះមីងនេះគាត់បញ្ចូលស្ដីកូននេះឲ្យតែមួយចិនហើយណាអើ ម៉ែកាត់អីនោះមិនបាច់ដាច់ខាត់យកមិនព្រមហ៎មិនបានមិនព្រមមិនមិនកូនកូនកាត់អីហ៎យកមិនមិនណាច់មិនណាច់យកទៅជិះចាប់ហ៎ម៉ែរបស់ឯងឯងស្គាល់សម្លេងយើងមិនបានទេហ៎អូម៉ែម៉ែអូម៉ែម៉ែហើយម៉ែមកហៅអីម៉ែមកហៅអីយើងការពារចិត្តរបស់យើងអូអូមីមីមី មីងច្រាប់គឺគឺគឺខ្ញុំម្នាក់ចាចាចាមកមកចូលស្ដីថាមីងអអកូនប្រុសខ្ញុំខ្ញុំខ្ញុំអត់អត់មានមកធ្វើបាបទេគឺគឺគឺគឺគឺគឺទៅទៅតាមផ្លូវច្បាប់ដល់ណាមីងអូយម៉ែអូយមិនម៉ែអូកូនកូនកូនចាអីទៅ ទាំងអស់25000ណាណាលុយអឺកំតានក៏នឹងលុយមើលនេះគ្នាភ័យផងឯងភ័យអីហ៎មកពីគ្នាមិនដាច់ជពាក់គេគ្នាចិត្តតែបារម្ភចឹងហើយណែកំតានិយាយរឿងលុយនិយាយរឿងលេងនេះសិនមិនចេះលេបបានមួយដងអីមើលទៅដូចអត់ឃើញផ្លែអីសោះអញ្ចឹងណែបើថាលេងលេបបាត់កាតចាំគ្នាដោថ្មីអីក៏បាន ដែរអឺលេអញក៏មិនអន់ដែរគ្រាន់តែគ្នារវល់គ្មានពេលលៀបឲ្យតែថ្ងៃថ្ងៃឡើងដេកលក់ផ្លិចលៀបបណ្ដោយឲ្យតែយប់ឡើង ធ្វើការអស់កម្លាំងហត់ពេកដេកលក់ទៅអាកុំគិតរឿងការងារពេកមនុស្សប្រុសគេស្រឡាញ់មិនរឿងការងារទាំងរឿងមេផ្ទះតែមុខគេគឺត្រូវតែថែសម្រស់ខ្លះផងទៅកុំឲ្យគេថាការហើយមានប្តីមុខលែងស្អាតដូចមុនទៅគ្នាដឹងហើយមកពីគ្នាចង់បានហ្នឹងគ្នាមិនដាច់ចិត្តពេញឯងទាំងចាពាក់ហ្នឹងណាអរគុណឯងដែលឲ្យគិតថ្លៃដើមឲ្យគ្នាណាណាឡើយយក ឲ្យគ្រប់អត់នេះឯងទៅជពាក់លុយគេតាំងពីកាមិនយល់ដឹងចឹងណែមិនជពាក់លុយគេណាច្រឡំអីចាហ្នឹងមិនលុយជពាក់គេនេះនេះជពាក់ណាវ៉ាន់នេះគេខ្ចីខ្ញុំតែម្សៅដាក់ខែតាស្អីសម្បត្តិធ្វើម្សៅ2 3ម៉ឺនហ្នឹងឯងគ្មានលុយឲ្យគេមែនហើយចាំបាច់ជពាក់គេចុះលុយ5 10ម៉ឺនខ្ញុំឲ្យអាទិត្យមុននោះទៅយកទៅណាអោះអាលុយ5 10ម៉ឺនហ្នឹងខ្ញុំបង់ថ្លៃកុងទីនអស់ហើយហើយបង់ថ្លៃសាលាកូន តាមពិតគ្នាមិនចង់ជិះពាក់ប្រហែលទេខ្ញុំជិះឲ្យជិះពាក់តាណាមួយគ្នាចង់ទុកលុយលឹងសិនហើយក៏ខ្ញុំឲ្យមិនសៅនោះយកទៅប្រើសិនទៅសិនឯងមិនកាត់ខ្ញុំឲ្យប្រពន្ធខ្ញុំឆ្លាអស់សិនមកអាទិត្យមុនយកទៅបងតុងទីនឲ្យបងថ្លៃដុល្លារចោះលុយ20ម៉ឺនខ្ញុំទៅឲ្យឯងយកទៅណាអស់ណែឯងចង់ឲ្យខ្ញុំរៀបរាប់ទាំងអស់មែនឯងគិតថាខ្ញុំនឹងដើរយកលុយចាយចេះខ្ជិលម្នាក់ឯងមែនខ្ញុំមិនបានមានន័យថាអញ្ចឹងទេតែឯងក៏ដឹងដែរដែរថាខ្ញុំនេះជាអ្នករត់រួយខ្ញុំអ្នកលុយលុយវាមិនស្រួលលុយអ្នកនៅផ្ទះចាំចាយទេ អូឯងគិតថាខ្ញុំនៅផ្ទះរាល់ថ្ងៃនឹងអត់ធ្វើអីមែននៅផ្ទះដេកតាស៊ីមែនចាំតែចាយលុយឯងមែនដល់តែខ្ញុំទិញលេយកមកលៀបទិញទួចឯងល្អថាខ្ញុំចាយលុយខ្ជិះខ្ជាយពេលខ្ញុំមកក្រក់ឯងថាខ្ញុំអាក្រក់ពេលខ្ញុំចង់ស្អាតថាខ្ញុំមិនដើរចាយលុយមិនចេះកាត់អូឯងចង់លេងជាមួយខ្ញុំឯងចង់លេងលះជាមួយខ្ញុំមែននិយាយមកខ្ញុំមិនបានថាចង់លេងទេតែខ្ញុំចង់ប្រាប់ឯង តាមមុនចាយតែចេះគិតមុខគិតក្រោយផងអើបើពិបាករស់នៅជាមួយគ្នាពេកទៅរកណាគេដែលមានកាន់លុយទៅទៅរកផ្សេងណាដែលល្អជាងខ្ញុំទៅអូបានទេបានទេតាណែគិតថាម្សៅនឹងខ្ញុំឲ្យប្រើហ្វ្រីហ្វ្រីហ្មងទៅណែបានលើកក្រោយកុំប្រចាររើរឿងគ្នាអញ្ចឹងទៀតខ្ញុំមិនចង់លោកដៃចូលក្នុងរឿងអ្នកទាំងពីរទេណែថ្ងៃក្រោយត្រូវគិតអនាគតកូនខ្លះផងទៅបើការហើយគិតតែឆ្លោះគ្នាលេងគ្នាអញ្ចឹងណា សុខចិត្តនៅ single វិញឡើយតាយងាប់អញហើយមកវាធ្វើខ្លួនហើយលាកអីដូចប្រងចឹងអាមើលអ្នកខំខំអាវអាវទេឡាធ្លាយពីមុខធ្លាយពីក្រោយនេះអាជាសភាពនារីអីបន្តិចមកអាអត់ចេះស្មានអាស្រុកដាក់ពុំអីទេអាហើយយើងនេះចាំផ្លូវឯងមួយថ្ងៃឯងទៅមកពីណាប៉ណ្ណឹងស្អាតទេស្អាតពេញភូមិម៉ែ ហើយអូម៉ែរញមានកាយគេកំងឲ្យបានមែនស្អាតស្អាតងាប់ហើយអញអើយអោះគ្មានទេ គ្មានគេកំងក៏បានអីទេគឺរឿងផ្សេងតែយីមានរឿងអីសបាយឯណយទីទៀតណាថ្ងៃដឹងហើយតែខ្នើយបិទមាត់ណាចាស់ចាស់និយាយគឺចេះលូកមកស្អីហ្នឹងតិចត្រូវអើណែចេញចឹងកូនឯងជប់មិញមានបានសុបិនឃើញពោះចឹកឬក៏ពោះខំអីអត់ហ៎ អត់ផងអត់ទេអូចុះយប់មុននឹងយប់ផ្សេងផ្សេងពីនឹងឯងមិនដែរស្បិនឃើញស្រោតដល់ម៉ែតែមិនដែរចិត្តខ្ញុំតន់ឯងកាប់កាប់កាប់កាប់កាប់ងាប់អស់តិចអើយមានបានការអីមែនណាស់ជិលរៀបរាប់ជាមួយឯងច្រើនណាគាត់ថានិយាយអីទៅពួកឯងវាលងងមិនដឹងខ្យល់អីដែរធំដល់ខ្លួនមើលដល់ខ្លួនធំដល់ក្បាលអាយុមកកណ្ដោហើយណាណា អើគឺអ្នកលុននេះដឹងអ្នកសាំណាឲ្យមកចូលសួរម៉ែព្រោះថាចង់គឺគេចូលចាក់ចូលស្ដីខ្លួនឯងហ្នឹងឥឡូវខ្លួនឯងព្រមយកអត់ថាប្រងគឺលុកជំនួសមកភ្លាមភ្លាមហ្មងណាព្រមអត់បើថាព្រមម៉ែឲ្យគេចូលទៅម៉ែចាំមានមកចាប់សិនទៅហេម្នាក់ឈ្មោះចាំហ្នឹងចិនចិនចិនស្អីហ្នឹងមានចេះភាសាគេទេណាមិនបានអូស៊ី សោះហើយស្រួលសឹងឈីកអសិនសោះអូខេមកតាមមកអូយចិត្តនំអញឈួតកើតដែរវិញអេគេនឹងគ្រាន់គ្រាន់តាគ្រាន់តាឈ្មោះឈ្មោះចិនយល់ទេប៉ុន្តែគេខ្មែរទេគេគេគេគេគេគេអូយគ្រាន់គ្រាន់តែគេនឹងឈ្មោះឈ្មោះចិនហើយយល់ទេយល់មកឆោតស្រួលទេ ខ្លួនជាស្រីណាវារៀបរឹករៀបពៀតិចមកមើលណែណែម៉ែស្លៀកសិលសពុតបាត់នេះឃើញឲ្យវារំទុំអញ្ចឹងមកណែណែធ្វើធ្វើមិនក៏មិនធ្វើតាមណែណែណែណែណែណែឲ្យរៀបរឹកជាត្រីខ្សែបន្តិចមើលហ៎ទ្រូងពងគុតតយអឺដាច់ដាច់ដាច់ចេះហើយអាចកងនេះឈរមកមុខតិចមកអាណាពងម្ដងពីរនេះចុងម៉ែថាឲ្យពងទ្រូងអត់ទេអូយមិនមើលចាញញឹម ឆ្វេងញញឹមស្ដាំអើអាហ្នឹងឲ្យយល់ហ៎អេម៉ែម៉ែម៉ែណែម៉ែនិយាយត្រង់ចឹងដែរស្គាល់ម្នាក់ឈ្មោះចឹងច្បាស់អត់ណាអឺមែនតើអ្វីពួកមួយដែលឈ្លោះគ្នានៅកន្លែងលេងបាល់ផ្ទះចុងភុំពីថ្ងៃមុននោះអអេដល់ខ្នងបិទមាត់ទៅចាស់ចាស់កំពុងតែនិយាយគ្នាឯងចេះលូកមាត់អីហ៎តិចត្រូវកូននេះណែ កូនឯងគិតឲ្យច្បាស់ទៅណាកុំឆ្លើយភ្លាមភ្លាម ឬ មួយក៏ឯងចង់នៅកមុំចាស់ណាចង់នៅកមុំចាស់ដល់កាទៀតម៉ែចាំសិនមិនយូរទេ15ឆ្នាំឯម៉ែហាយូរទេ4 5ឆ្នាំទៀតអើយូរណាស់4 5ឆ្នាំទៀតអាណាចាំបានណែអត់មើលខ្លួនឯងទេណាឥឡូវនឹងមុខចាស់កំណាហើយណាយូរនឹងបបណ្ណាហើយណាណែយូរឥឡូវ22ឆ្នាំហើយណាណែសម័យម៉ែណាគ្រាន់តែអាយុប៉ុណ្ណឹងនេះ ម៉ែណាសល់អឺសល់ឯងមួយហើយនៅសល់សល់អូសល់ជ្រូកបីក្បាលណាសល់ជ្រូកបីក្បាលហើយមិនធំតែប៉ុណ្ណឹងឯណាមាសមាសមាសគឺ 5G ទៀតណាមិនមែនដូចជាឯងទេណាម៉ែសម័យពីមុនមិនដូចសម័យឥឡូវឯងគឺខុសគ្នាដាច់ណាម៉ែត្រូវហើយវាអត់ដូចគ្នាមែនកូនវាអត់ដូចគ្នាមែនអឺតែមានមើលគេអត់ហ៎គេបងឯងតែមួយឆ្នាំទេ គេមានកូនចូលសាលាមន្តីបានហើយណាធារានោះអីអឺម៉ែមិនឃើញទេមានកូនមែនតែក្តីសោកនោះក្តីសោកអត់ការពីក្មេងហ្នឹងឃើញអត់មើលណែណែណែណែអាក្តីសុកក្តីទុកស្អីហ្នឹងណាវាដើរតឹមតែគ្នាទេអាណាគាត់ទៅសុកសុកសុកសុករាល់ថ្ងៃនោះហ៎ណែកូនអញត្រូវដឹងថាផ្ទះយើងនេះណាខានមានមនុស្សប្រុសជាបង្គោលវាយូអើយសែនយូមកហើយណា ហើយមិនបានកូនភាសាជាប្រុសមកនេះយើងវាកក់ក្ដៅក្នុងខ្លួនប្រទេសយើងវាសិតតែស្រីស្រីទេឃើញហ៎ណាហើយមួយយ៉ាងគ្រួសារគេទៅគេរៀងធូធានដែរកូនណាម៉ែដូចអត់ទេចាំរៀនឲ្យចប់ហើយយកបញ្ញាបត្ររៀនចប់ហើយមិនខ្វះមនុស្សប្រុសស្រីជឿខ្ញុំចប់ហ៎មានអញ្ចឹងដែរមានមែនហ្នឹងមើលទៅវាប្រុសប្រុសស្រីស្រីហ្នឹង ណែណែណែចាប់ពីថ្ងៃហ្នឹងឈប់ណាឈប់ឆ្លៀកអាខោនេះនេះអាខោលះឲ្យពីមុខលះឲ្យពីក្រោយលះឲ្យពីចំគៀងហ្នឹងណាខ្មាស់គេផងលោកអើយលោកលឺអីចាំអេអញញ៉ាំយីមកចាម៉ែធ្វើមុខស្មើដាក់ម៉ែទៀតណាកូននេះអញញ៉ាំអញញ៉ាំដូចម៉ែអត់ទេស្បាយណាស់ម៉ែខ្ញុំនឹងដូរចេញឲ្យសំនៀបម៉ែទាំងអស់បងអើយ ថ្ងៃហ្នឹងពាក់អីក៏ខ្លុំខ្ញុំមើលមិនចង់ស្គាល់ឃើញសើមីម៉ែពាក់ឲ្យចិត្តដៃចិត្តជើងឯងបងមិនពាក់តាមគាត់ ស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេលពីងជីវិតប្រកបដោយភាពស្វាហាប់ដាច់ឈ្មោះ Selected គុណតម្លៃនៃភាពសម្រិតសម្រាំងស្រាបៀរគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុតអ៊ីណាត់400ពន្យាកាចាទប់ស្កាត់ភាពជ្រីជ្រួញ ដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer ប្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយ Deco Zong ដែលគ្រូពេទ្យជឿទុកចិត្តខួរក្បាលល្អអារម្មណ៍ល្អមកពី ក្រមទេពពោះវៀនល្អ I love you mom Super Girl Kid បងណុចនោះឯងដងឯងមកហើយ ai đó nè cứ bực chân để chăn cho đây bọn ai nâng ngay, rồi này là kì tụi nhóm ừ. rồi rồi cứ ô rồi minh minh minh rồi minh ម៉ែក៏ទៅផ្ទះចុងភូមិទៅលេងតែមីងសំមកបងទៅតាមគាត់ប្រហែលយូរតន់ទៅទៅតាមគាត់អ៊ុយអត់ទេខ្ញុំមករមមីងទេខ្ញុំមករមមីងទេចុះបងមករៃបងលុយអញចិត្តសួនចិត្តតកើតដែរពោលមកផ្ទះយើងហើយបើក៏ជាមិនតែប្រឡប់ផលយើងហើយអឺបងនិយាយត្រូវបងចង់ទិញផលិតផលប្រើប្រាស់អូបងចង់ទិញផលិតផលហ៎បងទៅការអីដែរ អឺខ្ញុំត្រូវការអឺស្អីគេអឺអឺអាសាប៊ូសាប៊ូលាបសក់បងបងហ៎ខ្ញុំមានច្រើនមានច្រើនណាស់បងគឺមានទាំងបរោះមានទាំងស្ត្រីមានទាំងប្រដាប់លុញឃ្លៀកមានទាំងសាប៊ូកោសក់មានទាំងហ្វូមលាងមុខមានទាំងជែលសក់បងត្រូវការអីដែរមានច្រើនមុខបងត្រូវការអឺសាប៊ូសាប៊ូកក់សក់បរោះហ៎អូចែលសក់ហ្នឹងណា4ដុល្លារអញ្ចឹងបងមានត្រូវការអីទៀតអត់ បំណុចអញទៅទៅសួនច្រើនតកើដែរគាត់មកផ្ទះយើងទិញហើយប្រកាសមិនដែលទិញតែមួយមុខទេគាត់ប្រកាសជាទិញទាំងផលលាបមុខទាំងសាប៊ូកក់សក់ហើយនឹងប្រាប់លុញឃ្លៀកមកចាប់ហើយព្រោះមនុស្សប្រុសណាកម្រទិញរបស់ម្ដងមួយណាមែនទេបូចិនអឺហ្នឹងហើយដូចសំណនិយាយចឹងត្រូវការច្រើនណាអូខេសំណយកឲ្យគាត់មកឈុតចាំមកផ្លែត បងអស់35ដុល្លារបើគិតជាលុយខ្មែរគឺ14ម៉ឺន35ដុល្លារចា10 14ម៉ឺនចាបង14ម៉ឺនអានេះខ្ញុំអត់គិតកតុយផងអត់គិតកតុយទេចាអត់គិតកតុយទេអូយប្រមា បុកចិនត្រូវការទិញអីទៀតអត់ពួកខ្ញុំនៅផលិតផលຕົកនៅផ្ទះច្រើនមកទៀតណាលេលីស្វាយក៏មានដែរអូអត់ទេទេពូអត់ត្រូវការទៀតទេប៉ណ្ណឹងគ្រប់គ្រាន់ណាអឺឥឡូវចេះពូមានការរវល់ទៅខាងនោះបន្តិចណាអញ្ចឹងថ្ងៃក្រោយចាំមកលេងទៀតណាដល់សិនហើយចាបងអរគុណច្រើនបងមកលេងមកលេងទៀតណាចង់ញ៉ាយអ្នកណាមិនញ៉ាយមិនចង់ញ៉ាយអ្នកលក់អនឡាញតែបើហ៊ានញ៉ាយត្រៀមលុយទៅទិញផលិតផលហើយបងចាំបាននេះ វាមិនទៅហាបានទៅស្រួលពលនេះមើលពីកពុកចង្ហាន់អស់ហើយនេះអាពីមិនម៉ែអើហើយមកតយតែអញ្ចឹងមកថាហ្នឹងណាតោគ្មានអ្នកថែទេស្អែងតិចខូចស្អែងតិចខូចស្អីម៉ែបោខូចបពាក់ពាន់អីនឹងមនុស្សប្រុសទេអីតោកាត់អីមិញអោះបែកណាក្មួយបែកបែកបាត់ហើយបែកបាត់ហ៎អើបែក អូបែកមែនមីងអឺឡើងម៉ូតូបែកអីអញ្ចឹងទៅអឺអូនណុចនេះជូនមីងទៅវត្តមុនទៅព្រោះអីប្រយ័ត្នអត់គួរចង្ហាន់លោកហ៎ហើយចាំបងយកម៉ូតូទៅប៉ះឲ្យអេមិនសមទេអីអូយសមអីទេមីងថ្ងៃក្រោយកុំខ្ញុំកូនសាស្ត្រឯងដែរហ្នឹងអេអញ្ចឹងណុចអូនឯងយកម៉ូតូបងយកទៅជូនមីងទៅវត្តណាប្រយ័ត្នហួសចង្ហាន់លោកម៉ូតូនេះអូយຕົកអង្គកូនប្រុសទ្រូង5ហាត់ទេប៉ិនប៉ិននឹងមានអីពិបាក ខ្ញុំថាដូចជាមិនសមទេបងអីទេទៅថ្ងៃក្រោយកុំតាបងនេះដែរហ្នឹងហែទៅយកទៅទៅយកក៏បានដែរបងបើជួយចិញ្ចឹងហើយប៉ះកង់ម៉ូតូខ្ញុំហើយកុំភ្លេចលាងម៉ូតូខ្ញុំផងហ៎អូមួយទៀតបងហើយម៉ាស៊ីនខានដោ2ខែដោ2ខែចាបងជួយដោខ្ញុំផងហ៎មួយទៀតបងហ៎ស្អីទៀតមួយទៀតបងអីគេទៀតហើយសាំងអលីង អូចាំតាមខ្ញុំផងណាបងចាក់ឲ្យពេញមកអស់សាំងចាបងអូទេបងអីអីទាំងអស់ហ្នឹងកុំភ្លេចចេញលុយខ្ញុំផងណាចេញចេញចេញលុយឲ្យចាចេញលុយឲ្យទៀតផងណាអឺដែរបងអឺហ្នឹងហ្នឹងចាំបងចេញលុយឲ្យអូយបើប៉ាត់ប៉ុណ្ណឹងមានអីបងលុយបងមកកោកហ្នឹងតែលុយសម្រាប់ទៅវត្តយកទៅទៅមីងជូនទៅចាហានវលោកណាចាបងហ្នឹងហើយហ្នឹងហើយនៅចិត្តចិត្តហ្នឹងម៉ែអូយតោះឡើងមកលួតអាំងតនឆានលោក លៀមម៉ូតូហ្នឹងហ្នឹងឯងហើយអត់ទៅណាយអូយអាចអើយហើយកន្លែងប៉ះម៉ូតូនៅឆ្ងាយទៀតនេះហើយសំខាន់តែមានលុយអត់ទេអញអើយចាចាចាចាថាមិនអីទេមិនអីទេចាចាតាមនឹងតាមនឹងចាអូអាយកបបមកទុកបបមកទុកអូ អូអូចាចាចានឹងជម្រាបលាសិនណាម៉ែមកពិវត្តវិញឯម៉ែអឺម៉ែមកពិវត្តឯកូនមកពិវត្តឯណែណោះចាម៉ែមានតំណែងល្អប្រាប់កូនតំណែងល្អអីម៉ែគឺមិញអ្នកឡូនណា ទេមកប្រាប់ថាស្អែកស្អែកចូលតំណែងកូនឯងអូយម៉ែនេះគ្មានតែគិតអីយូរឆ្លើយបោបោភ្លាមទៅមក ហីណែមិនបានចូលស្ដីយ៉ាងម៉េចបើខ្ញុំអត់ដឹងខ្លួនផងណាហើយមិនបានថាមិនបានណាកូនឯងមិនដឹងខ្លួនជារឿងរបស់កូនឯងតែសំខាន់ម៉ែបានដឹងខ្លួន យល់ទេម៉ែដឹងថាម៉ែនេះយល់ព្រមលើកកូនឯងឲ្យទៅគេហើយអញ្ចឹងកូនឯងមិនបាច់ប្រកែកហើយម៉ែណាដាក់លក្ខខណ្ឌ2ឲ្យកូនឯងលក្ខខណ្ឌទី1នោះគឺ ហាមប្រកែកហើយលក្ខខណ្ឌទី2ណាបើសិនជាឯងប្រកែកណាកូនត្រូវតែមើលលក្ខខណ្ឌទី1ហ៎ម៉ែប៉ុន្តែវាមិនមានតែគ្មានស្គរគ្មានវាអីទេណាកូនណាពួកម៉ែនេះយកព្រមជាមួយគេហើយអូណែជិលនិយាយច្រើនណាស់ម៉ែប្រញាប់ទៅទិញមលូទិញស្លាទុករៀបចំទូភីថ្ងៃស្អែកអូចិត្តបានកូនប្រសាយខ្ញុំម៉ែខ្ញុំនិយាយគ្នាអូយ នេះបងធ្វើមកចេះណយអូយព្រមតាមគាត់ទៅបងបើប្រកែកកប់កម្មឈ្នះគាត់ដែរមិនបានបងត្រូវរៀនឲ្យចប់យកបញ្ញាបត្រហើយត្រូវមានការងារច្បាស់លាស់សិនមិនបងរៀបការអើយអូយបងធ្វើមកទៅខ្ញុំនឹកឃើញឯងបងហ្នឹងឯង ដឹងស្រាប់ហើយថាកូនខ្ញុំនេះវាលួចស្រឡាញ់កូនអ្នកយូរដែរហើយហើយខ្ញុំនេះក៏ស្រឡាញ់កូនអ្នកមិនចាញ់កូនប្រុសខ្ញុំនេះដែរហើយការមកចូលស្ដីទៅនេះតើអ្នកគិតអ្វីដែរអូអ្នកឯណែឲ្យខ្ញុំជាចាស់ជាទុំនោះច្បាស់ជាយល់ព្រមនឹងហើយប៉ុន្តែសម័យនេះអារឿងរៀបការរឿងអីនេះយើងត្រូវសួរចិត្តកូនដែរអត់អាចបង្ខិតបង្ខំបានទេមិនមែនដូចសម័យយើងចេះតែបង្ខំបានឯណា មិនថាអញ្ចឹងអីថាចាននេះអឺមិនដែរកូនហ៎ឥឡូវនេះមីងនេះគាត់បញ្ចូលស្ដីកូននេះឲ្យតែមួយចិនហើយណាអើយស្អីគេមកកូនកូនកើតអីហ៎មិនបានម៉ែកើតអីនោះមិនបាននិយាយខាត់យកមិនព្រមហ៎មិនបានមិនប្រើបានឲ្យកូនកូនកើត ខ្ញុំម្នាក់ចាចាមកមកចូលស្ដីតែវិញអើកូនប្រុសខ្ញុំខ្ញុំខ្ញុំអត់អត់មានមកធ្វើបាបទេគឺគឺគឺគឺគឺគឺទៅតាមផ្លូវច្បាប់ទៅដល់ហ្នឹងមីអូយម៉ែអូយមិនម៉ែអូយកូនកូនកូនចាអីស្អីចាម៉ែអូហនុមានស្រាបៀគុណភាពខ្ពស់វិសាលភាព គ្រប់ពេល ប្រកបដោយភាពស្វាហាប់ដាច់ឈ្មោះ Selected គុណតម្លៃនៃភាពសម្រិតសម្រាំងស្រាបៀគ្រុតពេលវេលាល្អពេលវេលា ជាមួយគ្រុតអ៊ីណាត់400ពន្យាកាចាទប់ស្កាត់ភាពជ្រីជ្រួញដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer ត្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយ Deco Zong ដែលគ្រូពេទ្យជឿទុកចិត្ត ខួរក្បាលល្អអារម្មណ៍ល្អមកពីក្រមទាំងពោះវៀនល្អ I love you mom Super Girl Kid នេះឯងចង់ចោលស្អីហ៎កូនប្រុសរបស់ឯងនឹងចៅរបស់យើងមិនត្រូវធៀបគ្នាទេមិនអាចរៀបការជាមួយនឹងគ្នាជាដាច់ខាត បើឯងរៀបការយើងនឹងកាច់ប្រមាថកូនបានដែរមកជួយខ្ញុំមកគឺកូនខ្ញុំនេះគឺគឺគឺវាវាវាអត់អត់ដឹងឯងកុំកុំកុំធ្វើមកវាអីអូម៉ែម៉ែកុំធ្វើចឹងឯងម៉ែណាម៉ែមកមកល្អម៉ែមកល្អទៅម៉ែមិនបានអូកូនឯងនៅរត់ទៅ យើងនឹងកិច្ចមិនបាក់កូនកូនឯងនៅឡើយឡើយណាម៉ែអើយទៅថ្មខ្ញុំខ្លាចចឹងម៉ែអូយបាក់ទៅកូនទៅទៅអូយឡើយទៅទៅហើយហើយកុំអត់ទៅកុំអត់ទៅកុំអត់ទៅបាក់ស្អាតអូនម៉ែធ្វើជើងខ្ញុំបាយហេឈប់ហ៎ចង់យកទៅណាតបទៅណានេះទៅដល់ខ្លួនទៅទេបាននេះអត់យកយកបានអត់យកយកយកម៉ែអូយអញទៅម៉ែធ្វើជើងខ្ញុំម៉ែនេះអូយម៉ែនោះតែអីទៀតអូយអូយអូយ ឡើយពុកពុកមកតែឯណាតែមកតែអូយតូនតូនមកនេះអូអូនឹកនឹកនឹកកូននឹកកាត់អីហ่ะកូនតាំងខ្លួនឡើងមកអូយម៉ែម៉ែម៉ែមកយាយម៉ែហើយម៉ែមិនហៅញ៉ាំម៉ែម៉ែកាត់ហើយអីមិញថ្ងៃនឹងគាត់ទៅណាបាត់អីអូមានរឿងអីម៉ែអូមិនស្ពតខ្ញុំនៅនឹងចិត្តម៉ែអូយខ្មាស់គេងាប់អីម៉ែអូខប់ខ្ញុំខប់ចាយចាយ ថ្ងៃរហូតដល់យប់ហើយតោះម៉ាត់ខឹងទៀតនេះម៉ែខឹងបានអីមកវិញនេះណែម៉ែចិត្តតែជាជាទៅណាណែចិត្តយើងដៅដូចភ្លើងចឹងណាដៅដូចភ្លើងចឹងហីអញអញអញឆ្ងល់ណាចេះចេះចេះហូរនឹកធ្វើទៅកើតហាហើយមានកម្រិតមកបងពីណាណាធ្វើខ្មោចចូលអាក្រក់អាធើតនេះហា អូយឲ្យកូនគួយទុំអ្នកម្ដាយកូនក៏មិនចង់ធ្វើអញ្ចឹងដែរដោយសារតែម៉ែតឹងរឹងពេកដាក់លក្ខខណ្ឌគុំអីក៏កូនមិនធ្វើអញ្ចឹងដែរនេះកូនធ្វើក៏ដើម្បីម៉ែកុំឲ្យម៉ែនិយាយខកគេនោះអីអូម៉ែស្អីធ្វើដើម្បីយើងយាយណែណែគុំគុំគុំដល់សាដល់ស្ទះច្រឡំលើណាធម្មហ៎ធម្មតែថាធ្វើដើម្បីយើងនេះងាប់ហើយនេះអារបៀបរបៀបឯងនេះវាធ្វើឲ្យយើងម៉ាស់គេគ្មានមកគ្មានមកជួបគេទេលោកឯងលោក ហ៎អូអាណាអាណាគេចោះហ៊ានចោះស្ដីតែដល់ឯងទៀតទៅហ៎ហើយនៅមាននៅមានប្អូនជាស្រីគេទៀតហ៎កុំថោកកុំអីកុំជាមួយប្អូនល្អផងអត់ទេហ៎កំណត់នេះមិនកំណត់មកខ្ញុំណាម៉ែបងណយណយជាអ្នកផ្ដាំកំណត់ទៅក៏ខ្ញុំធ្វើតាមណយទៅគុំអីក៏ខ្ញុំមិនធ្វើអញ្ចឹងដែរណាម៉ែស្អីខ្នយហ្នឹងហ្នឹងហើយមិនខ្នយហ៎កំណត់ហ្នឹងកំណត់ហ្នឹងកំណត់របស់ឯងមែនអត់ហ៎ យីហើយក្មេងមួយថ្ងៃនោះសោះចេះចេះចេះចេះចេះមានកំណត់អីឈួតឈួតអញ្ចឹងទៅកើតដែរហ៎ខ្ញុំមើលតាម TikTok ឃើញគេល្បីខ្មោចចូលពេកទៅប្រាប់ឲ្យបងធ្វើតាមគេទៅអូយមកអញឲ្យស្ទះធុងឲ្យលោកឲ្យលោកអាអីហើយអាឈួតឈួតលប់លប់នោះក៏បកាយចាប់បានម៉េចហ៎តាំងពីណាបងប្អូននេះហ៎អីយើងទិញទូរស័ព្ទនេះឲ្យទុកគ្រាន់រៀនអនឡាញអូយនឹងមិនបានទៅជាអា អាអាតិចអាតិចអាតុកហ្នឹងលប់លប់តាមគេអញ្ចឹងណាអើយអញអញហើយបើថាអាអាអីមួយចិនទៅវានៅក្មេងណាឯងវាបកាយតិចក៏លូនថាវាសំណាក្មេងវាឈាមមៀលមិនចេះគិតវាចេះយកមុខយកមាត់ទៅលើមុខយើងអញ្ចឹងយើងយើងយើងមិនឲ្យទៅបានដែរតែបើថ្ងៃក្រោយនេះមានអ្នកចាស់ទុំមានគណិតគិតច្បាស់លាស់នេះឯងបកាយទៀតអត់បកាយទេ ចាំឯងចាំក្បោអីមកនេះចាំបើមានមនុស្សចាស់ទុំចូលមកនេះត្រូវតែយកត្រូវតែយកហើយត្រូវថាចាំពីចំណុចក្នុងខួររបស់ឯងយ៉ាងច្បាស់ណាចំណុចទី1នោះហាមធ្វើក្បោចូលចំណុចទី2ណាហាមបកែកលឺទេចាំឯងលឺឯងអញ ខ្ញុំចង់ស្ទះទ្រូងលោកឯលោកវាមិនដែរឃើញនេះធ្វើដបងគេធ្វើដបងគេលលេលលើទៅឲ្យប្អូននេះបោកបានណាទៅរួមកណិតជាមួយប្អូននេះមីប្អូនមីប្អូននេះក៏អញ្ចឹងដែរណាអញ្ចឹងមួយថ្ងៃមួយភ្នែកទៅអូខេមក1 2 ហើយណាហើយហើយចាប់ហើយណាណានីណានីណានីណាណានីយ៉ាបងចាប់បានណាណយនីយ៉ា ណែណែណែណែណែណែណែណែណែណែណែអូយអូយណៃពូពូពូមិនយីពូមិនយីពូអូយខ្ញុំមានចេតនាតែមាននឹងរវល់តែបន្លាញនៅជាមួយបងអត់ខ្ញុំទៅពូអូយពូអាលាត់ដៃអស់ហើយណៃទៅយកពេញក្លានោះថាឲ្យពូមកទៅអូយពូឲ្យខ្ញុំសុំទោសផងបងអូនខ្ញុំគ្មានចេតនាណាពូណា អត់អីទេអត់ឈឺទេនេះមកពីខ្ញុំដើរមិនប្រយ័ត្នខ្លួនឯងបានប៉ះគាត់ពួកអ្នកទាំងពីរអត់មានកំហុសទេអរគុណច្រើនហើយពូចុះពូនៅម្ដុំណាដែរពូដូចអត់ដែរឃើញពូសោះអូខ្ញុំនៅតកែវតែមកខ្ញុំមកលេងមិត្តភក្តិនៅកែបនេះអូហើយឃើញទេសភាពស្អាតពេកខ្ញុំចេះដើរថតលេងទេចាពូហើយនេះផ្ទះរបស់ពូគាត់មែនចាផ្ទះរបស់ម៉ែខ្ញុំពូ ចាលើកដៃថ្វាយព្រះក្មួយអត់ជិះសំទុះមកមីងមីងសាប់តែមកភ្លាមភ្លាមអញ្ចឹងអត់មានអីទទួលមីងនេះអ្នកមីងអើយហើយសម្លៀកបំពាក់នោះក៏មិនសូវជាសមរម្យទៀតបាទអរគុណមីងចាចាមិនអីទេក្មួយនេះគឺមកពីមីងហ្នឹងណាដែលមកមិនបានផ្ដល់ព័ត៌មានឲ្យក្មួយមុន ហើយនេះកូនប្រុសរបស់មីងឈ្មោះមឿនចាចាចាគេនេះនៅតកែវហើយផ្លាស់មកនៅកែបយើងនេះជាង10ឆ្នាំហើយគេនេះមិនដែលមកលេងសោះតែមកនឹងឯងហើយគេក៏បាន ជួបនឹងដែរស្រីណុចនេះហើយគេក៏ទៅប្រាប់មីងថាហើយគេក៏ចេះតែអុកអើយមកអុកឲ្យមីងចូលទៅដឹងអញ្ចឹងហើយបានជាមីងចូលមកសួរក្មួយភ្លាមនឹងណាក្មួយចាមីងចា មិនមិនដឹងថាក្មួយមឿនធ្វើការអីដែរទេមីងបាទមីងខ្ញុំថ្ងៃធ្វើការនៅក្រុមហ៊ុនឯកជនមីងអូចាផ្នែកអចលនទ្រព្យប្រាក់ខែរបស់គេក្មួយណែបាន5 600ដែរតើចាចាចាសំទោសមីងដែលខ្ញុំសួរយើងច្រើនតិចមិនអីទេក្មួយចាតែហេតុអីក៏មកឆ្លាញ់ស្រីនឹក កូនស្រីខ្ញុំមិនមិនទៅ ស្រឡាញ់អ្នកធ្វើការដូចគ្នាអញ្ចឹងមីអូណែគឺអញ្ចេះទេកូនប្រុសខ្ញុំនេះគេជាសុភាពបរោះណែក្មួយ ក្មួយឯងមើលអាយុចិត្ត40ទៅហើយមិនទាន់មានសង្សារអីនឹងគេទេក្មួយអើយក្មួយហើយមិនដែរចេះស្រឡាញ់ស្រីទាល់តែសោះ ផ្ទឹមតែម្ដងហ្នឹងចេះស្រឡាញ់ស្រីគឺកូនស្រីឯងហ្នឹងណាអញ្ចឹងហើយហ្នឹងបានគេឲ្យមីងហ្នឹងចូលមកតដឹងហើយម្យ៉ាងទៀតមីងនេះវាចាស់ហើយមីងចង់បានចៅពរនឹងគេចាមីងរឿងនេះខ្ញុំក៏មិនទយល់ទាស់ ឬក៏អីដែរតែគាត់ថាចាំសួរកូនសឹងអញ្ចឹងណាមីងមានសម្រាប់ដែរទេអហើយចៅណុចគិតយ៉ាងម៉េចដែរចៅហើយណែប្រាប់យាយត្រង់ត្រង់មកណាចៅណា មិនអីទេចៅគឺចៅណាលោកយាយអូអូអ៊ំអូយណែយាយអីអ៊ំអីក៏ដោយអ៊ំនេះមិនប្រកាន់ទេណាក្មួយ ម៉ានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេលអ៊ីងជីវិតប្រកបដោយភាពស្វាហាប់ដាច់ឈ្មោះ Selected គុណតម្លៃនៃភាពសម្រិតសម្រាំងស្រាបៀរគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុតអ៊ីណាត់400ពន្យាកាចាតបស្កាត់ភាពជ្រីជ្រួញ ដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer ត្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយ Decozong ដែលគ្រូពេទ្យជឿទុកចិត្តខួរក្បាលល្អអារម្មណ៍ល្អមកពីក្រមទាំងពោះវៀនល្អ I love you mom Super Girl Kid អូគឺអញ្ចឹងគឺខ្ញុំបារម្ភពីកូនរបស់លោកយាយ អំវិញល្អជាចាដោយសារអីគាត់ស្គាល់ខ្ញុំឆាប់ពេកខ្ញុំខ្លាចគាត់មិនទាន់ស្គាល់ចិត្តខ្ញុំច្បាស់គាត់ជិះស្លាញ់ខ្ញុំទៅអូចាចាចាចាមិនអីទេក្មួយកូនប្រុសអ៊ំនេះគាត់មិនចេះប្រកាន់ទេណាក្មួយណា សំខាន់ឲ្យតែក្មួយនឹងចេះយល់ចិត្តគ្នាទៅបានហើយណាក្មួយណាចាចាអ៊ំអឺអត់ខ្ញុំនឹងគូស្គាល់ចិត្តគ្នាបានច្បាស់តិចទៅ បើសិនជាលោកពូស្គាល់ខ្ញុំច្បាស់ហើយគាត់នៅតែស្នេហ៍ខ្ញុំទៀតខ្ញុំក៏មិនប្រកែកអីដែរចាមិនអីទេក្មួយអើយនិយាយអញ្ចឹងណាខ្ញុំសូមផ្ញើកូនប្រុសខ្ញុំនេះចេញចូលផ្ទះក្មួយផងណា ដើម្បីឲ្យគេទាំងពីរនេះស្គាល់ចិត្តគ្នាឲ្យបានយូរបន្តិចណាក្មួយណាចាចាមីចាមិនអីទេមីងចេញចូលបានសុទ្ធតែគ្នាឯង Ôi, đừng cái neng ok nia nia, tenang eh, nghe eh, neng cái nia. Ôi. Mới nhăm nhăm á. Neng ok nia kì. Ôi, vậy chị đang đang ngay tờ tâm trên ngang được bên nè. Kìa. Ôi. Chứ anh nè, cái nè, trời xin nhau. មិនដែរពូនៅស្រឡាញ់គាត់ទៀតអត់ស្រឡាញ់នៅតែស្រឡាញ់ចឹងគុលហុងចឹងណាគេហ៊ានញ៉ាំដែរពូក៏ហ៊ានញ៉ាំដែរមួយទៀតអង្គគ្នាទី2ក្តាស់ហ្នឹងអង្គគ្នាប្រហែលជាដឹងហើយត្រូវអត់ក្តាស់ហ្នឹងណាអឺគេធ្លាប់យកធ្វើបបរអ្នកគ្នាគេតបតបតបតបហើយយើងយកមកញ៉ាំមួយបើម្ទេសយើងមួយចឹងណានេះមួយចឹងណាអ្នកអរគ្នាឃើញផៃសល់មាត់ដែរដល់ដាំបើម្ទេសចឹងមក នេះនេះទេអឺណាអេនេះឥឡូវគាត់ញ៉ាំกระดาษជូតមាត់ម្ដងមិនដែរហឹមកระดาษជូតមាត់បន្តិចហ្នឹងពូក៏ហ៊ានញ៉ាំដែរកាលពីក្មេងពូញ៉ាំច្រើនជាងហ្នឹងហ្នឹង បាទនេះតោះនេះកោវាយ៉ាងម៉េចនេះឃើញទេអូមកនេះអូយនេះអូយអឺមើលមកហាហានោះឥឡូវគាត់ញ៉ាំស្បែកជើងម៉េចពលរដ្ឋសាញ់គាត់ទេដែរអូបើស្បែកជើងអត់ហ៊ានញ៉ាំទេស្វត់ហ่ะអាណាទៅញ៉ាំស្បែកជើងដូចបងឯងញ៉ាំមួយទៀត គ្នាហូហូមែនទេបងគ្នាឥឡូវយើងដោះបាយយ៉ាកាមកញ៉ាំលេអ្នកគ្នាមើលគ្នាក៏គ្នាប្រៃចង់សាកអីដូចខ្ញុំហ៎ខ្ញុំក៏ចង់សាកដូចគ្នាដែរថាលេហ្នឹងវារសជាតិបែបមើលអីបែបមើលចឹងណាតោះឥឡូវសាកញ៉ាំអ្នកគ្នាហើយចង់ដឹងឲ្យវារសជាតិបែបមើលអ្នកគ្នាហើយទេតាហត់យកហ្មងអត់មានសវាដូចហត់យកហ្មងនោះឥឡូវគាត់ញ៉ាំលេម្ដងម៉េច ពូនៅស្រែងគាត់ទៀតទេញ៉ាំលេចឹងក៏ពូហ៊ានញ៉ាំដែរកុំឲ្យទៅវាពុលអារឿងស្រឡាញ់នៅទៅស្រឡាញ់ចឹងឥឡូវចូលដល់របស់ចុងក្រោយអ្នកនរគ្នាប្រៃចង់ដឹងតែអីគីអីគីដូចជាបែបម៉េចនេះនេះនេះនេះនេះនេះនេះខេមកមកចាំយូរថារសជាតិបែបម៉េចអាហ្នឹងទូដាក់មួយអំបិលបានឆ្ងាញ់នរគ្នាអត់អំបិលដូចអត់សូវឆ្ងាញ់ ខ្ញុំអត់អត់ដឹងមិនអត់ខុសគេអត់មានអំបិលអត់មានមានមានម្ទេសមានអីអត់សូវចូលចិត្តដឹងមិនមកហើយកັບស្រីមកគ្នាអើយអឺនោះឥឡូវក៏ញ៉ាំចលែម្ដងមិនដែរពូនៅស្រឡាញ់កប់ទៀតទេឡើយពូពូទៅផ្ទះមុនហើយពូពូមានការមិនញ៉ាំតិច នៅមើលសិនតើអីកូនបានហើយបានហើយគាត់ទៅបាត់ហើយបាត់មិនដែរមិនដែរបឹងបឹងផលមិនដែរលោកគាត់ណាខ្ពើមិនចង់ក្អួតចឹងតែ កុំភ្លេចសងថ្លៃបើកន្លកនិងលោតស្វិតខ្ញុំវិញផងបងដឹងហើយចាំបងសងឯឲ្យគ្រប់ចំនួនអូយពិតជាឆ្លាតណាស់បងអរគុណច្រើននេះណានឹងភេទកាច់កូនបើឆ្លាតឆ្លាតឆ្លាតឆ្លាតក្មួយឲ្យមីងសុំទោសផងណាក្មួយធ្វើម៉េចនេះជាការសម្រេចចិត្តរបស់កូនមីងហើយមីងក៏អត់ដឹងរឿងអីដែរណាក្មួយចាមីងមិនអីទេ តែតែខ្ញុំក៏ចង់ដឹងថាខាងខ្ញុំនេះខុសអីមីងក៏មិនដឹងដូចគ្នាដែរក្មួយ គេគ្រាន់តែផ្ដាំមីងថាឲ្យផ្ដាច់ពាក្យផងគេគ្រាន់តែប្រាប់ហើយគេក៏ទៅធ្វើការវិញបាត់ទៅរកតែមីងស៊ូនាំអីក៏មិនបានដែរមីងមីងស្ដាប់ច្រឡំទៅដឹងមីងអត់ច្រឡំទៅក្មួយ ព្រោះគេទៅវិញគេបានទេបញ្ជាក់ប្រាប់មីងប្រាប់ហើយប្រាប់ទៀតពីរឿងនឹងណាក្មួយសេណត់ ធ្វើមិនបើឯងទាំងពីរនេះមិនមែនជាគូព្រេងនឹងគ្នាអញ្ចឹងឯងកាត់ចិត្តខ្លះទៅណាក្មួយចាអូនខ្ញុំយល់អញ្ចឹងខ្ញុំគិតជំរាបលាសិនហើយណាចាអូនជំរាបលាចាម៉ែបើជ្រោយជីផ្ដាច់ពីហើយ កូនសុំម៉ែទៅរៀនបន្តយុសញ្ញាបត្រ ហើយបើកូនរៀនចប់ហើយនឹងបានការងារល្អកូននឹងរៀបការ យកចៅឲ្យម៉ែពណ៌ភ្លាមកូនមិននៅកំមុំចាយម៉ែថាម៉ែណាអញចង់ធ្វើអីក៏ធ្វើទៅម៉ែណាជប់បង្ខំឯងឯងអញចង់ការក៏ការឯងមិនចង់ការក៏រឿងរបស់ឯងណាអរគុណណាម៉ែអូយអឺ ចាបងបងនេះម៉ែគាត់សុខសប្បាយទេបងកុំបារម្ភពីម៉ែអីចាបងក៏ដូចគ្នាដែរត្រូវមើលថែសុខភាពខ្លួនឯងផងបងត្រូវកញ្ឆាប់ចូលគេងដែរណាអូនដឹងហើយស្អែកបងត្រូវទៅធ្វើការទៀតចា good night បណ្ដឹងហើយគាត់ឯងយកស្មានឯងមិនតន់ចូលគេងទៀតណែស្អែកត្រូវថតរូបថតអីទៀតណាអត់តន់គេងឯម៉ែបន្តិចទៀតអេមិនបានទេត្រូវតែប្រញាប់ចូលគេងពីព្រោះថាកូនបុលនេះតេមកឲ្យម៉ែនេះផ្ទឿនកូនឯងរហូតឲ្យប្រញាប់ចូលគេងចូលអីព្រោះថាស្អែកត្រូវថតថតអាស្អីគេអាព្រីព្រីវិកឌីងវិកស្អីណានោះខ្លាច់ភ្នែកវាស្លក់មុខវាស្លក់ថតទៅវាមិនស្អាតនេះបងបុលខំមកអីម៉ែណែនិយាយថាកូនប្រសាម៉ែមួយនេះណា យាយពិថាខលមួយម៉ែលហូតនឹកនេះដល់ម៉ែណាអើនិយាយចឹងម៉ែមិញហ្នឹងបានជួបជាមួយតឡងដែរតាហើយគាត់ថាស្អែកផ្ញើស្អីទេរបស់ស្អីទេច្រើនណាស់ម៉ែចាំមិនអស់ទេអូប្រហែលជារបស់ញ៉ាំមកពីសុកក្រៅឯម៉ែអើអើប្រហែលអញ្ចឹងហើយណែតែកូនឯងនេះយប់ហើយឆាប់ចូលគេងយកអីទៅ ចាខ្ញុំសុំមើលសញ្ញាបត្រតិចសិនណាម៉ែដោយសារតែกระดาษមួយស្លឹកនេះឯង ទៅកូនមានសពថ្ងៃនេះហើយទៅកូនមានកូនភាសាល្អទុកឲ្យម៉ែគិតគិតទៅណាការនោះបើសិនជាកូននេះព្រមរៀបការតាមម៉ែបខំពេលនេះប្រហែលជាកូននៅទៅរំបាកដោយការម៉ែនៅពីក្មេងអញ្ចឹងតែ សំណាងហើយកូននេះប្រកាន់គោចំហខ្លួនឯងបានល្អអញ្ចឹងហើយទៅកូនស្រីរបស់ម៉ែនេះមានគ្រប់យ៉ាងរហូតដល់សប្តាហ៍ថ្ងៃនេះហើយដល់អញ្ចឹងទៅម៉ែទៅយល់ច្បាស់ ហើយម៉ែនេះក៏ឈប់បខំកូននេះឲ្យទៅយកប្តីយកអីហីចាតែចុះណយើងម៉ែគិតមិននាងណយហ៎អើវាថាតើតរៀនចប់អាស្អីស្អីអូអានោះបណ្ឌិតអានោះអីណានោះបើមិនយកប្តីតែខ្ញុំគិតថាណយក៏មិនចាញ់កូនបងហ្មងដែររឿងនឹងវាពិតមែនហើយអើណែណែណែកូនឯងកំភ្លេចណាការភ្លាម ត្រូវទៅយកចៅមកឲ្យម៉ែព្រាមឮហ៎អូហូយម៉ែកំភៃបងបុលចង់បាន ជាងម៉ែទៅទៀតខ្លាចតែពេលបានហើយម៉ែពិបាកវិញទេអេអត់មានពិបាកទេកូនអត់មានពិបាកទេចៅមួយម៉ែខ្លាចតែពិបាកមើលកូនឯងនេះដល់ចាក់កង់ក្នុងងាប់តាមកមើលចៅអត់ពិបាកទេកូនចា ការចប់ភ្លាមយកភ្លាមចាម៉ែទេពការយឺតឬក៏លឿនមិនសំខាន់ទេ សំខាន់រៀបការរួចហើយគឺមានសុភមង្គលឬអត់ម៉ែបខំមកយកប្តីក៏ព្រោះតែគាត់ចង់ឃើញយើងមានសុភមង្គលដែរប៉ុន្តែមានតែខ្លួនយើងទេទើបដឹងថាសុភមង្គលដែលយើងចង់បាននោះមានរូបរាងបែបណា